នៅរឿងនរកនោះយើងកំណត់បានទេអាហ្នឹងมันប្រកាសថាឲ្យតែសម្រាប់សត្វហ្នឹងវាសើធ្លាក់នរកទេព្រោះនៅក្នុងជីវិតរបស់យើងម្នាក់ម្នាក់វាមិនមែនមានតែបាបទេវាមានបុណ្យដែរជួនកាលទៅធ្វើធ្វើថាបាបវាមានប៉ុន្តែកុសលវាចូលមកឲ្យ ផលទៅក៏ ទៅសុគតិភពទៅចឹងបាច់និយាយរឿងនរកច្រើនពេកនាំមកព្រឺក្បាលប៉ុន្តែនិយាយថាវាជាអកុសលដែរឬទេហើយកម្មពីវាកើតពីអីវាមិន សំខាន់ថាអ្នកណា អ្នកនិយាយទេដែលយើងសិក្សាពីធម្មជាតិកុសលនិងអកុសលមិនមែនឲ្យតែសត្វស្លាប់ ព្រោះអំពើយើងសុទ្ធតែបាបទេដូចព្រឹកមិញលោកពូជូនអាត្មាមកពីពីវត្តមកដល់នេះចឹងមិនដឹងថាកិនសមោចអស់ប៉ុន្មានទេយើងមិនដឹងហ្នឹងហើយបើហើយបើបើក្រិនតែសัตว์ស្លាប់ដោយគ្មានបំណងចឹងមានទាដែរមិនបាច់ចេញពីផ្ទះមែនទេបាបងាប់ហើយមិនដឹងហើយថ្ងៃមុនទៅ Wilson Promontory ដីរាប់រយគីឡូហើយមិនដឹងកិនអីខ្លះហ្នឹងហើយក៏មានរឿងជាឧទាហរណ៍ដែរដូចជាបច្ចកបាលធេលោកចង្ក្រមហើយនឹងព្រះអរហន្តផងឯលោកងឹតភ្នែកឯលោកដើរចង្ក្រមចូលឡើងចលឹងជន់មេភ្លៀងងាប់លឹងវាលលោកដឹងហ្នឹងហើយជិះបើមិនដឹងផងឲ្យទៅជាកម្មពីវាអត់ត្រូវ ពីព្រោះនៅក្នុងសកបញ្ហាសោតព្រះអង្គត្រាស់ឆ្លើយជាមួយនឹងស្ដេចសកទេវរាជតែទេវរាជសួរថា សត្វលោកសិតតែប្រាថ្នាដើម្បីកុំឲ្យពីកុំឲ្យមានពីកុំឲ្យមានវេរាប៉ុន្តែបើទោះជាប្រាថ្នាយ៉ាងណាក៏ដោយក៏សត្វលោក នៅតែមានពីដដែលហេតុអីទៅព្រះអង្គ ព្រះអង្គថានឹងមិនមែនមកពីការប្រាថ្នាទេមកពី សត្វលោកធ្វើហេតុដែលនាំឲ្យមានពៀចឹងបើហេតុវាមានហ្នឹងមិនឲ្យមានពៀមិនដូចយើងផឹកថ្នាំពុលហ្នឹងមិនឲ្យពុលមិនហ្នឹងហើយបានព្រះអង្គត្រាស់ថាពៀវេរាហ្នឹងវាកើតពីអ៊ីសានិងមច្ឆរិយៈចំណែនហើយនឹងកំណាញ់ធាតកំណាញ់និងភាពចំណែនហ្នឹងវានាំឲ្យសត្វលោកធ្វើពៀ ដូចកាលណាយើងចំណែនអីនឹងគេមួយយើងមិនដែលគិតល្អពីគេទេឃើញទេហ្នឹងហើយដល់មានអាមច្ឆរិយៈហ្នឹងហួងហែងឲ្យមិនកើតទេហ្នឹងហើយអាហ្នឹងក៏វាមិនកើតឯងទេវាកើតពីធោពីហៅថាបិយាបិយ៉ាងគឺស្អប់និងស្រឡាញ់ឃើញទេទៅស្អប់ចំណែនឃើញទេទៅស្រឡាញ់ហួងហែងឃើញទេអញ្ចឹងវាកើតពីហេតុចុង ហើយចុះអាស្អប់ហើយស្រឡាញ់វាកើតពីអីទៀតមិនមែនឯងឯងទេព្រះអង្គថាកើតមកពីវិតកៈគឺសេចក្តីត្រេះរិះជាងការពាក្យគេនិយាយអីបើយើងអត់យកមកត្រេះរិះអីហើយបាត់ហើយប៉ិនបើយកមកត្រេះរិះយកអានេះយ៉ាប់មកថ្ងៃមិញឯងធ្វើតែបន្តិចវាធ្វើឲ្យឯងញ៉ាត់ញ៉ាត់ញ៉ាត់ញ៉ាត់យកមកត្រេះរិះខឹងហ្នឹងហើយស្រឡាញ់ចឹងដែរបើឃើញហីហីទៅអីណា ឃើញហើយយកមកត្រេះរិះមុខគេអញ្ចេះថ្ពាល់គេអញ្ចេះសម្ដីគេអញ្ចេះនឹកគេបដ ாய் ជាប់ប្រយឃើញទេវាកើតពីការត្រេះរិះហ្នឹងហើយហើយអាហ្នឹងក៏មិនកើតឯងទេអាត្រេះរិះហ្នឹងវាមានហេតុរបស់វាទៀតមកពីបបញ្ញធัว3គឺតណ្ហាទិដ្ឋិមាននេះហ្នឹងហើយចឹងអស់ការត្រេះរិះខុសនឹង ទៅ បានតលអស់ទិដ្ឋិអស់មិច្ឆាទិដ្ឋិអស់តណ្ហាអស់មានះ ហ្នឹងហើយកាន់តែអស់តណ្ហាអស់ទិដ្ឋិមាននេះវាលែងត្រេះរិះខុសតែលែងត្រេះរិះខុសលែងមានស្អប់លែងស្រឡាញ់តែលែងស្អប់លែងស្រឡាញ់លែងមានចំណែនលែងស្អប់លែងលែងចំណែនលែងហួងហែងឃើញទេតើអស់ចំណែនហួងហែងលែងមានពីវិរៈក្នុងចិត្តលែងចង មានតែមេត្តាធម៌នឹងចឹងអីចុះបើគណៈវាសដៃអត់ដឹងហ្មងឲ្យទៅពេតពីអីវាពីកើតពីអកុសលចិត្តឃើញទេ ហ្នឹងហើយប៉ុន្តែពៀហ្នឹងវាអាចកើតមិនចេះយើងវាអត់ចងពៀជាមួយសត្វនោះទេប៉ុន្តែសត្វនឹងចងពៀជាមួយយើងពីអញ្ចឹងណាហ្នឹងហើយដូចដូចទេវតតមកពមៀលថ្មដាក់ព្រះអង្គអញ្ចឹងព្រះអង្គមានទៅចងពៀមួយទេវតតណាប៉ុន្តែទេវតតចងមួយព្រះអង្គប៉ុន្តែអ្វីដែលដែលចងទៅបានវាទល់តែយើងមានបាបដែរ ទាហោថាយើងយើងដើរទៅវាដៃទៅត្រូវសัตว์មួយវាឈឺរហូតដល់ស្លាប់ទៅ យើងអត់មានបំណងទេតែសัตว์ហ្នឹងចងគំនុំមួយយើងចងពីជាមួយយើងយីវាមិនមែនជាកំហុសទេតែសัตว์ហ្នឹងចាប់ផ្ដើមចងពីវេរាជាមួយយើងពេលណាមួយជាតិណាមួយ នោះកើតទៅទៅជាសត្រូវគ្នាសัตว์ហ្នឹងតាមសម្លាប់យើង ប៉ុន្តែប្រសិនបើយើងអត់មាន បាបណាមួយត្រូវឲ្យផលទេ នៅនឹង បានតពងឯងធ្វើឲ្យអត់កើតទេហ្នឹងហើយបានតពងឯងប៉ុន្តែធ្វើឲ្យអត់កើតទេតែបើយើងមាន បាបណាដែលត្រូវឲ្យផលមនុស្សធ្វើបានគប់ជួនចិត្តគេស្អប់កើតឡើង បាបយើងត្រូវឲ្យផល ជួបនឹងគេធ្វើបាបនឹងទៅបណ្ដោយដូចព្រះសម្មាសម្ពុទ្ធចឹងព្រះអង្គអាចចងមួយទេវតាទេ ចឹងមិនក៏ទេវតតពមៀលថ្មដាក់ព្រះអង្គបាន បាបកម្មព្រះអង្គកាលពីរាប់លានជាតិមុនព្រះអង្គធ្លាប់សម្លាប់បងប្អូនឯងណាកើតមកស្ដេចមានប្រពន្ធច្រើន ហើយកូនច្រើនសម្លាប់បងប្អូនរួមបីដាម្ដាយទីទីទាំងអស់ខ្លាចដដើមរាជព្រះអង្គសោយរាជនឹងដល់ចឹងបាបនឹងត្រូវឲ្យ ផលហើយក្នុងនឹងលោកបច្ចៈច្បាស់ណាស់ណាបើទោះជាទេវតតមិនពមៀលថ្មដាក់ក៏អាចព្រះអង្គដើរជាពុក ជើងដែរវាវាត្រូវតែឲ្យផលពេលនោះឯងវាគ្រាន់តែគប់ជួនពេលហ្នឹង ទេវតតកើតអកុសលចិត្តមកចងពីជាមួយព្រះអង្គតែប៉ុណ្ណឹងពីហ្នឹងទេវតតអ្នកចងខ្លួនឯងទៅព្រះអង្គអត់មានទៅជាមួយទៀតទេឃើញជួនចំពីហ្នឹងហើយដែលអាចមាន ពីហ្នឹងពីអញ្ចឹងប៉ុន្តែមិនមែនពីរបស់យើងទេពីរបស់គេទេគេអ្នកចងបងចាំអត់ផុតដដែលហ្នឹងហើយថាម៉េចបងចាំអត់ផុតអត់រួចទេនៅតែជាប់អញ្ចឹងទេអ្នកជាប់តែអ្នកចងហ្នឹងតា យើងមានជាប់ណាហ្នឹងឧទាហរណ៍យើងច្រើនតែនិយាយថាដូចសង្គមយើងបច្ចុប្បន្នណាយើងអត់ទាំងធ្វើអីគេមកជេរយើងចាហ្នឹងជាភាសាអាត្មាហ្នឹងហ្មងមិនធ្វើអីគេក៏គេជេរដែរណាយើងនិយាយតែរឿងធម្មតាក៏គេជេរដែរបើយើងគិតដល់ទេយើងមកត្អូញអញមិនដែលធ្វើអីឯងផងមិនគុំមកជេរអញណាវាអត់មិនមែនអត់ហាយទេ ច្បាស់ណាស់ថាអកុសលណាមួយដែលយើងធ្វើពីមុនមកយើងធ្លាប់ប្រមាថនៅនេះនៅនោះអីចឹងទៅណាទោះបីយើងមិនធ្លាប់ប្រមាថគាត់នឹងក៏ដោយក៏យើងធ្លាប់ប្រមាថម្ដាយយើងធ្លាប់ប្រមាថបងប្អូន ហើយវាដល់ពេលវេលាត្រូវត្រូវអកុសលវិបាកនឹងកើតតាមទ្វាតិចនឹងហើយគប់ជួនមានគេចងពីមួយយើងនឹងបណ្ដាយតែបើយើង ទទួលស្គាល់ថាវាត្រឹមតែជាសម្លេងត្រឹមតែជាអកុសលចិត្តរបស់អ្នកដតី យើងអត់មានជាប់ពីមួយគាត់ទេគាត់នឹងជាប់តែគាត់ទៅចងតែខ្លួនឯងចឹងទៅ យើងអត់មានជាប់ជាមួយទេប៉ុន្តែបើយើងអត់ព្រមយើងចងមួយគាត់ថតទៀតវិលទៅវិលមកវិលទៅវិលមកចឹងដល់យើងគិតដល់សពគ្រប់អះខ្ជិលជាប់ជាមួយ ទៅតែឯងនោះមែនទេដេកលក់ភ្លឹងនឹងចឹងអាត្មាទឹមគិតរឿងហ្នឹងពោះ ថ្ងៃណាដែរមានអ្នកសួរថាចុះឧទាហរណ៍វាពាក្យប៉ុនរឿងនឹងចឹងបានកម្មនឹងវាមានផលវាល្អិតល្អណាបើយើងមិនសិក្សាពីវាទេព្រះអង្គថា កាលណាគិតទៅនាំឲ្យយើងច្បុកច្បល់នាំឲ្យយើងច្រឡំរហូតដល់យើងថាធ្វើតែល្អមិនក៏បានអាក្រក់អ្នកខ្លះធ្វើតែអាក្រក់មិនក៏បានល្អអីអញ្ចឹងហ្នឹងហើយអឺជួនកាលអ្នកខ្លះអត់តន់មានកូនរស់ស៊ីអត់តន់មានទេ គ្រាន់តែចាប់ផ្ដើមមានកូនរស់ស៊ីឡើងមកដល់ហើយទៅក៏និយាយថាកូននឹងនាំប៉ុនមកឲ្យហ្នឹងហើយអអ្នកខ្លះទៀតកាលដែលមិនតាន់ មានកូនរស់ស៊ីឡើងឡើងកូននឹងមកក្រឹបធ្លាក់អស់លេងកូននឹងនាំចង្រៃមកឲ្យឧទាហរណ៍ចឹងប៉ិនធៀបពិតមិនមែនវាពាក់ព័ន្ធនឹងធ្វើកម្មជាមួយគ្នាពីមុនមកចឹងណាឧទាហរណ៍ដូចអាត្មាមានអឺ រឿងពិតមួយនៅអឺកងអាត្មាហ្នឹងជីតាអាត្មាហ្នឹងប្អូនរបស់គាត់បួសដែរហើយក្រោយមកសឹកយកប្រពន្ធនៅកចេះហើយការគាត់យកប្រពន្ធហ្នឹងគាត់អាយុខ្ទង់40ចិត្តហើយដល់ពេលបានកូន2 3ប៉ុណ្ណឹងក៏ប្រពន្ធស្លាប់ប្រពន្ធស្លាប់មកសុំគេនៅផ្ទះចិត្តហ្នឹងដំបូងគេប្រកែកអត់យកទេ ប៉ុន្តែឲ្យគេថាបើនាងឯងឲ្យខ្ញុំរស់ស៊ីបានចាំមកនៅពួកខ្ញុំអត់មានអីចាំកូនឯងកូនច្រើនណាក៏មាន កូននឹងចាប់ពេលមានកូននឹងស្រាប់រស់ស៊ីឡើងមែនព្រោះទេពិតគាត់កាលពីជាតិមុនរបស់គាត់នឹងកូនអ្នកមានចឹងអសល់ប៉ុនគេមកផងហ្នឹងហើយប៉ុន្តែបើយើងគិតត្រឹមប៉ុណ្្នឹងយើងយល់កម្មនឹងអត់ដល់ទៀតយើង គិតឃើញត្រឹមថាគោនឹងនាំសំណាងមកឲ្យ បិណ្ឌធាតពិតអញ្ចឹងកម្មនឹងវាវារួមសំគ្នាអញ្ចឹងឪពុកម្ដាយនឹងវាត្រូវកំសត់ពីមុនមកនឹងរហូតមកដល់ពេលហ្នឹងហ្នឹងដោយសារអកុសលឯណាមួយបៀតបៀនមកដល់ដំណាក់កាលនោះវាដល់ពេលវេលា ដែលគាត់ធ្វើបន់មួយកូនហ្នឹងមួយគ្នានោះត្រូវឲ្យផលពេលនោះមិនបន់កូននឹងនាំមកឲ្យទេមានន័យថាជាពេលវេលា ដែលអាបុណ្យមួយដែលគាត់ធ្វើរួមគ្នាមួយកូនហ្នឹងចូលមកឲ្យផលអញ្ចឹងកូនហ្នឹងក៏សំណាងគាត់ហ្នឹងក៏មានសំណាងពេលហ្នឹងជាគាត់សំណាងមិនមែនរឿងកូនទេគឺរឿងកុសលដែលគាត់ធ្វើរួមគ្នាហ្នឹងឲ្យផលពេលហ្នឹងត្រូវនៅអញ្ចឹងណាហ្នឹងហើយរឿងអារឿងដល់ពេលមានកូនហ្នឹងធ្លាក់ខ្លួនក្រវឹកក៏ដូចគ្នាដែរមិនកូននឹងនាំចង្រៃមកឯងវាដល់ពេលវេលាដែលគាត់ធ្វើ បាបមួយកូននោះរួមគ្នាមួយកូននឹងចូលមកឲ្យផល ចឹងពេលមកជួបគ្នានឹងចង្រៃទាំងអស់គ្នាបាត់ហើយមិនកូននឹងនាំចង្រៃឲ្យមានន័យថា អកុសលដែលធ្លាប់ធ្វើរួមគ្នានឹងវាដល់ពេលឲ្យផលទោះបីវត្តមានកូននឹងមិនមកក៏ចង្រៃតែចឹងដល់ពេលវាដល់ពេលវាហ្នឹងហើយដូចសរីបុតចឹងធម្មតាទៅបិណ្ឌបាតតែចេញទៅបន្តិចគេដាក់ដល់លោទៅកាក់មនុស្សអត់បន់ទៅជាមួយគេអត់ដាក់ប្រហែលកិសាវៈគេអត់ដាក់ យើងថាមកពីមនុស្សចង្រៃហ្នឹងបានអញ្ចឹងអត់ទេវាអកុសលណាមួយដែលពីពពជាតិសរីបុត្រធ្លាប់ធ្វើរួមមួយមួយមួយលោកនោះចូលមកឲ្យផលពេលហ្នឹងហ្នឹងហើយអញ្ចឹងវានៅតែកម្មអ្នកណាវិបាករបស់អ្នកហ្នឹងដល់ដដែល តែវាដល់ពេលវេលាវាឲ្យផលអញ្ចឹងហ្នឹងហើយនឹងដែលព្រះអង្គថាកម្មមុនណាវត្តតីលោកោ សត្វលោកប្រព្រឹត្តទៅតាមកម្មនឹងអញ្ចឹងប៉ុន្តែពេលយើង មិនយល់ថាកូននេះចង្រៃកូននេះអញ្ចេះកូននេះមិនមែនហ្នឹងវារួមសំកម្មដែលធ្វើរួមគ្នាមកអញ្ចឹងដោយព្រះសម្មាសម្ពុទ្ធហ្នឹងក៏ដោយសារតែព្រះអង្គធ្លាប់ធ្វើបាបជាមួយញាតិហ្នឹងបានព្រះអង្គត្រូវពិបាកពេលពញាតឆ្លោះគ្នានោះឆ្លោះគ្នាហើយព្រះអង្គទៅអង្គុយពេលពេលវិឌូដភៈនាំតបទៅសម្លាប់តកូលមកខាងទៀតដែលជាសាច់ញាតិហ្នឹងព្រះអង្គទៅគង់ហាលក្តៅហើយព្រះអង្គឈឺសីសៈខ្លាំងមែនតើពេលហ្នឹង នឹងពពុតយើងហ្នឹងហើយមានឯងឯងទេមកពីពពជាតិវាដល់ពេលវេលាការពពជាតិនោះញាតដែលដែលត្រូវស្លាប់នឹងធ្លាប់ធ្វើជាអ្នកនេសាទហើយព្រះអង្គកើតនៅក្នុងនេសាទដែរតែព្រះអង្គអត់រយតែត្រេកអរជាមួយនឹងគេរកបានអញ្ចឹងដល់ពេលវេលាដែលសាច់ញាតត្រូវរងទុកត្រូវគេស្លាប់ព្រះអង្គខិនធឹមឈឺក្បាលឃើញទេមិនមែនសាច់ញាតធ្វើឲ្យព្រះអង្គឈឺក្បាលទេតែកម្មព្រះអង្គត្រេកអរនឹងអ ធ្វើបាបគេនឹងធ្វើឲ្យព្រះអង្គឈឺក្បាលឃើញអត់មានរឿងអីចៃដន្យនេះអត់ដែរជើងខ្សែជីវិតយើងដូច feel ថតទុកហើយយើងរហូតដល់មនុស្សខ្លះពិបាកនិយាយពេកគេថាព្រំលិខិតវាមិនមែនរឿងព្រំលិខិតទេគឺកម្មនឹងវាវិចិត្រមកស្រែកស្រែកចឹងមកហ្នឹងហើយប៉ណ្ណឹងមានអីទៀត តែថាមកជួយមកឯងឃើញនៅហើយយល់មិនមែនទេបនធ្វើរួមគ្នាណាហើយនេះអាបូតានេះមែន ទេថាកើតមកបាក់នឹងធ្វើបនវិជាតិមុនជពាក់គ្នា បានខ្ញុំតាមបង្រើកូននឹងវិជាតិមុនដល់ខ្ញុំទៅអីកូននឹងខ្ញុំបានចិត្តបញ្យល់នេះជាថាម៉ាក់ខ្ញុំមកជួយម៉ាក់ឯងតោះទេមែនទេមកបងឯងអ្នកដល់នាងនេះបានចិត្តរហូត បានចិត្តសត្វតែម៉ែមិនដឹងឯងស្ដាប់យល់ហ៎យល់បានចិត្តនៅពេលមកវិញទៅចិត្តបានចិត្តបានបងល្អតែខ្ញុំហត់ធ្វើដល់ថាតាមបងឯងហ្នឹងម៉ែឯងដឹងខ្ញុំមកពេញប៉ុនម៉ែឯងថាស្អីនោះដឹងណាពេញយ៉ាងណាមើលព្រះអង្គម្ចាស់ឃើញមានពុទ្ធកាមកស្ដាប់ឲ្យយល់មិនមែនចិត្តតែនិយាយទេ ហើយដោយបូតាហ្នឹងនឹងជាតិមុនម៉ាក់ធ្វើអីបានតាមបង្ហើកូននេះបាច់ទៅប្រាក់គ្នាទៅវិញទៅមកអញ្ចឹងចាយល់ច្បាស់ហើយឥឡូវឈប់ការសង្ស័យតទៅទៀតចាំចាំមានសំណួរសំណួរអីមានអីនិយាយទូទួទៅចាំបងលោកជួយដោះស្រាយមានសំណួរអីទេគាត់ថាកណា ថ្ងៃនេះដែរកណាសុបាយចិត្តហើយ អរគុណដល់ព្រះអង្គម្ចាស់គ្រូ ដែលបាននិមន្តមកផ្ទះកណាហើយកណាសូមឲ្យព្រះអង្គម្ចាស់គ្រូនឹង សុខភាពល្អនៅ ឆ្នាំថ្មី ហើយក៏អរគុណដល់មីងហើយជាពិសេសបងហើយបងប្រុសខ្ញុំ ខាងក្រោយចាហើយក្មួយក្មួយទាំងអស់រួមទាំងកូនទាំងពីរនាក់ហើយយ៉ាំកណាសូមព្រះអង្គម្ចាស់ប្រទានអាវាត ដល់កណានិងកូនកូនកណាជាពិសេសក្មួយក្មួយទាំងអស់ដែលចូលរួមនៅថ្ងៃនេះ ហើយអឹមកណាមានពាក្យថាអរគុណដល់បងម្ចាស់គ្រូតែប៉ុណ្ណឹងហើយកូនកូននឹងចង់បានទាំងរួមទាំងកណានឹងចង់បានអាវ៉ាត់ដល់ពីព្រះអង្គម្ចាស់គ្រូថ្ងៃនេះដែររួមទាំងក្មួយក្មួយមកចូលរួមនៅថ្ងៃនេះចឹងអត់មានអីទេព្រះអង្គមានសំណួរអីទៅណាស់លោកតាចង់សួរអីកូនចង់បានហា ណាចាំចាំសូមគោរពដល់ព្រះអង្គម្ចាស់គ្រូហើយដូចអ៊ីនិយាយចឹងថ្ងៃនឹងមានតែអរគុណហើយបន្ទាប់ពីបាននិយាយទៅខ្ញុំកាមុនដូចស្ដាប់ធေါ်ដែរតែអត់ស្ដាប់ច្រើនទេតែដល់ពេលជួបអ៊ីស្ដាប់ច្រើនហើយទៅដល់ពេលអញ្ចឹងមានចិត្តជ្រះជ្រះថ្លាហើយដូចថាអត់សូវចេះ កំហឹងមួយចងពៀមួយអ្នកណាអញ្ចឹងណាអញ្ចឹងដល់ពេលអញ្ចឹងទៅបានដឹងថាទៅណាមកណាទៅដូចអត់មានទុកក្នុងខ្លួនអញ្ចឹងណាគេធ្វើអីមកទៅក៏អត់សូវខ្វាយខ្វល់ច្រើនចាចាសាធុហើយថ្ងៃហ្នឹងខ្ញុំមានសំណួរមួយដោយសារខ្ញុំអាសាស្ដាប់អឺលោកលោកព្រះអង្គម្ចាស់គ្រូដែរប៉ុន្តែអត់អត់ទាន់ឃើញលោកអង្គម្ចាស់គ្រូបកស្រាយរឿងមួយដូចរឿង តកតងនឹងការឆ្លាញ់គ្នារបស់មនុស្សបើសិនជាយើងនិយាយពីប្រទេសអូស្ត្រាលីគេបើកទលំទលាយឯការឆ្លាញ់គ្នាបែបណាក៏គេដូចថាទទួលស្គាល់អញ្ចឹងណាប៉ុន្តែការឆ្លាញ់គ្នា នៅតាមប្រទេស ដែលអត់ទាន់អភិវឌ្ឍមួយចំនួនគឺគេចោទថាដូចថាការឆ្លាញ់អ្នកដែលកាន់សាសនាខុសគ្នាឬក៏អ្នកដែលមានភេទដូចគ្នាហ្នឹងគឺជារឿងកម្មពីជាពិសេសដែលខ្ញុំឃើញច្បាស់ហ្នឹងគឺអឺដូចថា នៅប្រទេសយើងមានអឺម៉ាក់ប៉ាឬក៏ចាស់ចាស់មួយចំនួនគាត់ចេះចាត់ថាការដែលកើតមកមានការឆ្លាញ់ភេទដូចគ្នាអីហ្នឹងគឺកម្មរបស់យើងបើយើងនៅបន្តអញ្ចឹងទៀតកម្មយើងនឹងកាន់តែក្រាស់ទៅមុខទៀតអញ្ចឹងខ្ញុំចង់សួរថានឹងការពិតអត់ពួកអីបើខ្ញុំមើលទៅតាមប្រទេសអភិវឌ្ឍដូចប្រទេសអូស្ត្រាលីអីគឺគេអត់បាន ចាត់ទុករឿងនឹងជារឿងកម្មពីអីទេចាសូមអរគុណព្រះអង្គម្ចាស់គ្រូ អឺវាមិនចាំបាច់តស្រឡាញ់ភេទដូចគ្នាបាន មាន កម្មពីអាស្រឡាញ់ភេទផ្ទុយគ្នាក៏កម្មពីដូចគ្នាហ្នឹងទឹមនិយាយមិញកម្មពីកើតពីស្រឡាញ់ស្អប់ព្រោះទៅស្រឡាញ់ហួងហែងមានអត់ដូច ប្រពន្ធប្រច័នប្តីមកពីស្រឡាញ់ហួងហែងស្រួមស្រួលទឹកអាស៊ីតអឺកុសលនិងអកុសលពពុទ្ធអត់បានចែកថាភេទប្រុសភេទស្រីទេ no gender នឹងកុសលអកុសល no gender អត់មាន gender ទេនឹងអញ្ចឹងព្រះអង្គនិយាយថាស្រឡាញ់ ដែលនាំឲ្យមានកម្មពីវេរាគឺស្រឡាញ់ហួងហែងអញ្ចឹងស្រឡាញ់អីក៏ដោយស្រឡាញ់អីក៏ដោយដែលនាំឲ្យមានកម្មពីនោះគឺស្រឡាញ់ហួងហែងស្រឡាញ់ដោយអត់យោគយល់ប៉ុន្តែបើស្រឡាញ់ដែលជាសេចក្តី ចម្រើន គឺស្រឡាញ់អនុគ្រោះនឹងអនុគ្រោះគ្នាសង្គ្រោះគ្នាស្រឡាញ់មិនក៏ដោយស្រឡាញ់មិត្តភ័ក្តិក៏ដោយស្រឡាញ់ម៉ែឪស្រឡាញ់ប្រពន្ធស្រឡាញ់ប្តីស្រឡាញ់មិត្តដូចគ្នា ភេទដូចគ្នាមិនដូចគ្នាឲ្យតែ កើតពីចិត្តអនុគ្រោះគ្នា គឺជាមង្គលឃើញទេហ្នឹងណាណាបេះដូងសកលជាងពុទ្ធទៀតព្រះអង្គចែកមកចប់កុសលក៏អត់មានភេទអកុសលក៏អត់មានភេទដែរស្រេចហើយតើតើយើង ជួយ គ្នាបានកម្រិតណាហ្នឹងតែអាស្រឡាញ់ឆាប់អស់ណាអាស្រឡាញ់ស្រឡាញ់ហួងហែងទេតែបើស្រឡាញ់ដោយអនុគ្រោះយូរទៅកាន់តែសំណោះគ្នាយូរទៅកាន់តែនឹកគ្នាព្រោះ your problem is mine mine is yours it is called understanding love ហ្នឹងហ្នឹងនៅក្នុងសង្ឃៈហ្នឹងករុណាមេត្តាស្រឡាញ់ហ្នឹងហើយអញ្ចឹងបានយើងឃើញអឺអ្នកដែលអាចរស់នៅដល់ចាស់ចាស់រៀងខ្លួនហ្នឹងហ្នឹងហើយ ហ្នឹងខ្មែរឃើញជាក្តីស្រឡាញ់មែនតើខ្មែរដូចឃើញញោមអីចឹងបើនិយាយពីដូចយុវវ័យអាមិញមិញដាក់គ្លេគ្មានទេកណាកណាប៉ុន្តែនិយាយពីគាត់គិតគ្នាកណាគិតគ្នាពេលឈឺអីថែមើលគ្នាកណាណាភ័យព្រួយអាហ្នឹងស្រឡាញ់បែបហ្នឹងដែលពុទ្ធសាសនាហ្នឹងហើយប៉ុន្តែស្រឡាញ់ហួងហែង ហ្នឹងកំណាញ់គិតតែអារម្មណ៍ខ្លួនឯងហ្នឹងអាហ្នឹងវានាំឲ្យវានាំឲ្យមានពីមានន័យថាចិត្តយើងវាអត់សុខខ្លួនឯងនៅវាអត់សុខទេផ្ដោះក្តីសុខឲ្យគេណាបើខ្លួនឯងឆេះរហូតឆេះរហូតមែនទេហ្នឹងអឺចឹងកម្មពីវរាវាអត់គិត gender មិន gender តែអកុសលកើតចិត្តបាបកើត គឺកើតទុកឯង ហ្នឹងចឹងហើយយើងមើលមើលរឿងកម្មពីអីវាមិនមែនទល់ភេទដូចគ្នា មើលរឿងតម្រៃពីរដែលប្រច័នគ្នាស្លាប់គ្នាបាច់រឿងក្នុង ជាដកឬក៏ក្នុងកពី មើលទៅរាល់ថ្ងៃមកខ្វះអីស្រឡាញ់ភេទខុសគ្នាហើយកាប់ស្លាប់គ្នានោះមកកកហ្នឹងហើយចា យល់មើលចិត្តសំខាន់យើងជ្រះខ្លាំងណាស់តើយើងទៅនេះកុំគិតណាបើស្រឡាញ់តើតែយើងដូចដូចអង្គមានពុទ្ធិកាមិនអញ្ចឹងហើយម្នាក់ម្នាក់ចេតសួរកណាថាថាអត់មានបាបទេសំខាន់លើខ្លួនយើងចេតនាចង់ឲ្យបាបគឺបាបនឹងបើអត់មានទេក៏អត់ដែរហើយកូនឯងក៏ចឹងដែរកុំគិតទៅដល់មិនស្នេហាទេអត់មានខ្ញុំចេតនាមានមកកណាមកអីមានមានអីទៀត មានអ៊ំចាកណាមានម៉ាក់អើយបងចារូបអង្គសិនព្រះអង្គកណាអត់មានសំណួរផងប៉ុន្តែផៃអឺកណាសូមក្រាបថ្វាយបង្គំថ្វាយបង្គំព្រះអង្គម្ចាស់ហើយអឺសម្ដែងការគោរពចំពោះម៉ាក់ ហើយនឹងជំរាបសួរអ៊ំហើយបងបង ចាយាយអ៊ំហើយបងដែលបានអ៊ំផោះហើយបងបងបងបងផោះចាបងផោះហើយដល់នេះទៅបងផោះបកើតអឺអឺនៅក្នុងផ្ទះទាំងអស់គ្នានេះអឺកាកណាអត់មានសំណួរអីតែគ្រាន់ថាអឺកណាចង់អឺអរគុណ ដល់ព្រះអង្គដែលដូចតែងតែធ្វើវីដេអូដាក់ក្នុង YouTube កណាស្ដាប់តាម YouTube ពេលកណាដូចអឺដូចថាចិត្តកណាគ្រប់គ្រងខ្លួនឯងអាកាសហើយនឹងអរគុណដល់ព្រះអង្គដែលដូចថាព្យាយាមធ្វើដាក់រាល់អាទិត្យហើយអរគុណអ៊ំពេលអ៊ំហើយលោកយាយពេលម៉ាក់កណាអត់បាននៅចិត្តកណាអ៊ំគាត់ ដូចគាត់ជួយផ្ដល់យោបល់ច្រើនហើយជួយដាស់តឿនកណាច្រើនហើយជាពិសេសទៀតអឺកាពិតកណាហើយមកកណាកណាប្រតិបត្តិគ្រប់រហូតដែរគាត់ថាគាត់ថាអឺកណាមានអារម្មណ៍ថាដូចពេលខ្លះកណាអាចនឹងប្រើពាក្យលឹះលួសដោយថាអ៊ំម៉ែជាតិនឹងបានខ្ញុំ អីចឹងកើតមកចឹងកណាចង់កម្មាទោសម៉ាក់ ឥឡូវហ្នឹងហើយឆ្នាំថ្មីហងក៏ចង់សុំពរជ័យហើយអរគុណបងប្រុសកណាពួកពេលកណាឈឺបងប្រុសកណាជួយកណារហូតចាបងប្អូនតាហើយឆ្នាំថ្មីកណាចង់សុំជូនពរព្រះអង្គម្ចាស់សុខភាពល្អហើយលោកយាយអ៊ំបងម៉ាក់សុខភាពល្អទាំងអស់គ្នាហើយជោគជ័យទាំងអស់គ្នាអស់ហើយដែរគុណសាធុហើយមាស អើកូនកូនសិនណាស់តែមកមកសួរអីបងសួរតែយាយចិត្តមកអីអូខេបបអឺជាដំបងសូម like អឺតែកណាសូមថ្វាយបង្គំដល់ព្រះអង្គចាស់គ្រូបើប្រើពាក្យខុសឆ្គងអីសូមកុំបកកែប្រកាន់ខ្ញុំអត់សវកាយប្រើពាក្យ បាទអីហើយសូមអរគុណអ៊ំហើយលោកយាយហើយនឹងម៉ាក់ដែលដែលរៀបចំឲ្យមានលក្ខកម្មវិធីជួបជុំបាទហើយកណាតដូចអត់មានសំណួរបើមានសំណួរអឺខ្ញុំឆ្ងល់រឿងរឿងបបាក់បញ្យលដែររឿងថាដូចថាពួកម៉ាក់អឺថា មានពួកម៉ាក់ស្និទ្ធនឹងគ្នាអញ្ចឹងឧទាហរណ៍ថាបើពួកម៉ាក់ហ្នឹងគាត់ធ្វើបាបយើងអញ្ចឹងណាហើយគាត់ថាដោយសារតែពួកម៉ាក់ជិតស្និទ្ធ បានគាត់លក្ខណៈដូចថាគាត់លេងសើចមួយយើងយ៉ាងខ្លាំងខ្លាំងអញ្ចឹងណាហើយប៉ុន្តែគាត់ហុកគាត់ដូចថាបើអ្នកផ្សេងធ្វើបាបយើងអត់បានទេប៉ុន្តែបើគាត់ធ្វើបាបយើងបានដូចថាលេងសើចយ៉ាងជ្រុលដៃដូចបៃធាក់អីអញ្ចឹងណាអញ្ចឹងខ្ញុំចង់សួរថាតើមិត្តភក្តិរៀបហ្នឹងយើងគួរទៅទុកឬក៏អត់ឬក៏តើគាត់ស្រឡាញ់មែនអត់ពីព្រោះបើថាយើងយើងថាអីឲ្យគាត់ទៅយើងថាយើងគេថាយើងប្រកាន់ច្រើន ហើយជាទូទៅដូចថានៅក្នុងសង្គមខ្មែរយើងគាត់ច្រើនថាគេស្រឡាញ់បានគេលក្ខណៈលេងស្និទ្ធអញ្ចឹងណា ប៉ុន្តែដែលថាលេងស្និទ្ធដូចអត់ដូចអត់គោរពអីចឹងណាហើយដល់ពេលចឹងទៅដូចថាសំណួរសួរថាតើអ្នកដូចថាចាំតែធ្វើបាបយើងយើងចឹងគាត់នឹងត្រូវឬក៏ខុសហើយយើងដូចថាដូចថាគួរតែគួរតែហើយក្នុងចិត្តអត់ចង់ឲ្យគេលេងលេងលេងជ្រុលចឹងឯងប៉ុន្តែបើថាអ្នកដតីទៀតអ្នកតែជំនាញខ្លួនគេគិតថាអូអានឹងដូចថាជារឿងធម្មតាដូចថាគេស្រឡាញ់យើងខ្លាំងហើយបានគេលក្ខណៈលេងដៃដល់អីចឹងណា ចឹងសំណួរទៅប៉ុណ្ណឹងអឺវាពាក់ព័ន្ធថាយើងព្រមឲ្យគេធ្វើចឹងដែរអត់ហើយម្យ៉ាងទៀតបើជាមិត្តមិនមិត្តតែមួយថ្ងៃទេមែនទេហើយបើមិត្តអស់កាលជាងវែង វាទល់នឹងនិយាយគ្នាពីគ្រោះគ្នាបានណាដូចជាលេង ទៅវាឈឺពេកអីចឹងមានពេលវេលាដែលយើងអាចនិយាយគ្នាណាហើយបើ suggest សុំឲ្យធ្នមដៃសុំកុំឲ្យលេងអញ្ចឹងមិនបានអាហ្នឹងវាមានន័យថាវាអត់ get along ហើយណាវាវាហួសព្រំដែនណាព្រោះអឺ វាពាក់ព័ន្ធនឹងយើងជាងកាគេចូលចិត្តលេងយើងមកវាមានយើងវាមានកន្លែងចូលចិត្តឲ្យគេលេងដែរដូចមនុស្សខ្លះមិនតមែនប៉ុន្តែរបៀបជាមនុស្សដែលគេចូលចិត្តញាស់អញ្ចឹងណាធ្វើដូចរៀងងោបន្តិចទៅអីទៅគេកាន់តែគេកាន់តែចង់ហ្នឹងអញ្ចឹងបានអឺ នៅក្នុងគាថាមួយព្រះអង្គថាសច្ចេនាលិកវេទិនាំងឈ្នះមនុស្សលេះលោះដោយភាពមើងម៉ាត់ឈ្នះមនុស្សនិយាយលេះលោះដោយការនិយាយពាក្យពិតមានប្រយោជន៍ហ្នឹងហើយអញ្ចឹងកាលណាភាពមើងម៉ាត់របស់យើងវាទៅជាមានអំណាចដូច ដូចពីក្មេងអាត្មាការបួសវាទូចពេកលោកធំធំជាចាប់ប្រស្រាតស្បងហ្នឹងហើយហើយជួនកាលទៅដៃអាត្មានោះលោកច្បាច់មកស្រែកយំលោកច្បាច់ឈឺណាអត់មកទេ ចាប់ពីហ្នឹងមកអាត្មាយកដុំដបងមកដំដៃខ្លួនឯងហាត់តាមលីសាឡុង ដាល់ជាងដាល់ដើមដូងដាល់ថ្មនោះទួយហ្នឹងហើយយូរយូរដើរឲ្យលោកដៃខ្លាំងខ្លាំងច្បាច់ច្បាច់ច្បាច់ over ដៃខ្មែរច្បាច់ឡើងដល់គ្នាអស់ឬក៏លឹកលឹកអស់ថ្ងៃក្រោយលោកមកចាប់ដៃទៀតខ្មែរច្បាច់ជឹបលោកស្រែកពេញម្ដង អីគេថាកូនប្រុសសងសឹក10ឆ្នាំមិនតាន់យឺតពេកមកធ្លាប់ធ្វើតែដៃទូចមែនប៉ុន្តែតែខ្វះច្បាច់ប៉ុន្តែមកពីគេច្បាច់ឈឺនឹងឯងអញ្ចឹងបើជ្រុលអញ្ចឹងហើយឲ្យគេច្បាច់លឹងក្លិចក្លាច់អស់ហើយដៃហ្នឹងណាទៅដល់ធ្វើមកចាប់វិញស្រែកវិញមករៀងរហូតកុំចិត្តទៅហ៊ានណែជើងកាលអា វិធីដោះស្រាយមិនដូចគ្នាទេកុំធ្វើតាមអាត្មាណាតិចពីរងក់លេខាហ្នឹងហើយហ្នឹងហ្នឹងតែនេះដោះស្រាយរួច មួយដែរលោកលេងហ៊ានណោះហ្នឹងហើយប៉ិនខណ្ឌថាបើយើងជាមិត្តវាទល់តែ feel comfort ដូចគ្នា រស់នៅជាមួយគ្នាគឺមានពេលនិយាយគ្នា សុំថងថងហ្មងទៅណាពួក កាលណាលេងអញ្ចឹងខ្ញុំឈឺខ្ញុំពិបាកទ្រាំអីអីចឹងទៅបើមនុស្សនឹងយោគយល់យើងគាត់បថយហ្នឹងហើយហើយបើគាត់មិនបថយទេធ្វើឲ្យយើងទៅពិបាកទ្រាំរហូតយើងព្យាយាមគុំចិត្តស្និទ្ធពេកនឹងម្ដងបន្តិចម្ដងបន្តិចមិនមានន័យថាមិនរាប់អានមិនចិត្តស្និទ្ធទេប៉ុន្តែយើងពិបាកទ្រាំប្រាប់ត្រង់ត្រង់មានអីជួនកាលយើងជាចង់ឲ្យគេយល់ទាំងមិននិយាយអញ្ចឹងណាមនុស្សជួនកាលអត់យល់ទេ ចឹងទល់និយាយណាសុំម្ដងពីរដងបីដងនៅតែអញ្ចឹងទៀតអូខេណា see you later good luck ណាណា good luck អត់ទេខ្ញុំមានរបបអីបន្តិចកូនឆ្នាំថ្មីកូនចង់សួរព្រះអង្គកូនជូនពរព្រះអង្គពរដាក់ចិត្តមីក្រូមកព្រះអង្គ ជូនពរព្រះអង្គឆ្នាំថ្មីសុខសុខភាពល្អជូនពរអ៊ំអរគុណអ៊ំអ៊ំស្រីម៉ែអ៊ំផងបានជើញមកកម្មវិធីព្រះអង្គកណាមានសំណួរមួយ ជីតាកណាគាត់ស្លាប់អឺឆ្នាំទៅ ហើយកណានៅនេះហើយពេលកម្មវិធីអីកណាដែរបានសូវទៅអញ្ចឹងតើតើតែយើងនៅឆ្ងាយអញ្ចឹងតើហើយខ្ញុំចៅគាត់ស្រឡាញ់ខ្ញុំជាងគេឲ្យឲ្យតែពេលធ្វើកម្មវិធីបនទៀនអីកណាដែរបានទៅសោះតើហ្នឹងជាតើយើងអាចមានបាបទេឬមិនព្រះអង្គបាបតើមានគំនិតអាក្រក់ បែបែទៅបែទៅអឺបើជាអញ្ចេះវាមានវាកើតពីអកុសលត្រង់ថាយើងអត់មានរវល់អីទេហើយបងប្អូនប្រកាសថាធ្វើវិធីរំលឹកគុណគាត់ចឹងទៅយើងនោះទៅដើរលេងសិង្ហបុរីអញជិលខ្វល់កណាអានឹងវាចេញពីចិត្តយើងប្រមាថយើងមិនយកចិត្តទុកដាក់ប៉ុន្តែកលៈទេសៈ កិច្ចការរវល់វាជារឿងដែលយើងឆ្លៀតអត់បាន ជារឿងមួយផ្សេងហើយដូចថ្ងៃទី7នេះខួបញោមប្រុសអាត្មាអាត្មាក៏អត់បានទៅដូចគ្នាឆ្នាំទៅមិញក៏មិនបានទៅដែរប៉ុន្តែ ព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ថាសត្វលោកនឹងវាត្រូវគ្នាដោយធាតនៅឆ្ងាយក៏ដោយបើយើងចិត្តយើងមាន ដូចនៅចិត្តនៅចិត្តបើគ្មានគំនិត សម្ព័ន្ធគ្នាដូចនៅឆ្ងាយនឹងចឹងទាំងឆ្ងាយចិត្តมันសំខាន់សំខាន់តែយើងគិតមិនយើងមិនបានចូលរួមមែនប៉ុន្តែជាងកាយយើងឧបត្ថម្ភលុយកាក់អីអីចឹងក្នុងកម្មវិធីឬក៏មិនបានឧបត្ថម្ភអីក៏យើងអនុមោទនាហ្នឹងអត់មានបញ្ហាអីរឿងផ្ទាល់នឹងផ្ទាល់ជួនកាលយើងជាប់ជាប់ពាក្យថាអូជាកូនមិនបានមើលថែផ្ទាល់សំណួរនឹងច្រើនណាស់ដូចបងប្អូនទៅ ធ្វើការនៅកូរ៉េអីឧស្សាហ៍សួរណាគាត់មិនបាននៅមើលថែពុកម្ដាយគាត់បានតែញញើលុយប៉ុន្តែវាមានហេតុផលថាបើទៅនោះទាំងអស់គ្នាមិនដឹងបានលុយណាចាយទាំងអស់គ្នាថាហ្នឹងហើយពាក្យថាកតញ្ញូមិនមែនកាយវិការមិនមែនអីទាំងអស់គឺភាពដឹងនៅក្នុងចិត្តហ្នឹងហើយវាមិនមែនទល់នៅគៀកកិតមិនមែនទល់នៅបំរើបានហៅកតញ្ញូមើលព្រះ សម្មាសម្ពុទ្ធភិក្ខុ5ព្រះអង្គទៅបួសក្នុងព្រៃហ្នឹងមានបាននៅមួយម៉ែឪណា ណាបើក្រណមិនបាននៅចិត្តអកតញ្ញូយើងពុទ្ធណាអកតញ្ញូមុនគេព្រោះកតញ្ញូគឺនៅក្នុងចិត្តហ្នឹងអញ្ចឹងកូនអញនឹកមួយថ្ងៃនឹងបានហើយកូនយល់នៅហើយថ្ងៃប្រាប់មកប្រាប់ទូព្រះអង្គថាថ្ងៃកងស្លាប់កូនឯងទៅចោលកូនឯងហ្នឹងបុណ្យហ្នឹងណាកូនឯងរៀបចំឲ្យបតាធ្វើដំណើរទៅកូននិយាយចាប្រាប់ទៅកុំឲ្យបតាគិតហ្នឹងក៏បុណ្យដែរ ថ្ងៃហ្នឹងបងកណាចេញទៅហោះទៅទាំងយប់ហ្មងដឹងថ្ងៃហោះទៅទាំងយប់គ្នាទៅព្រាមទៅបានមួយថ្ងៃហោះមកវិញហ្មងបងបងណាកូនណាកុំគិតណាកូនណាកែដោយព្រះអង្គមានពុទ្ធិកាមិនអញ្ចឹងណាកូនណាកូនឯងនឹករងថ្ងៃហ្នឹងបងណាហ្នឹងណាកូនណាអឺជីដូនថ្មទាំងពីរថ្មអត់បានចូលរួមពេលគាត់ស្លាប់ផងកណាកណាកាលជីដូនខាងញោមស្រីស្លាប់ ថ្មមកអូស្ត្រាលីហ្នឹងដូចជា2007ហ្នឹងក្នុង2007ថ្មខាងចេញមកគាត់នោះខូចមានបានទៅវិញតន់ណាអត់ផងអហើយកាលជាដូនខាងឪពុកស្លាប់គាត់បានទៅទៀតថ្មទៅឯណាទេដូចទៅអាមេរិកឬក៏ទៅឯណាហ្នឹងកាលហ្នឹងហ្នឹងហើយទាំងពីរហ្នឹងអត់បានចូលរួមទេចូលរួម បានតែជីតាជីតាទាំងពីរបានចូលរួម ប៉ុន្តែបេះដូងយើងយើងដឹងថាយើងមិនមែនអត់ហេតុយើងអត់រវល់យើងទៅចោលគាត់អត់ទេណាតែមានបេសកកម្មត្រូវទៅធ្វើបាទអត់មានបញ្ហាអីអាត្មាអត់បានចូលរួមដែរនោះហ្នឹងហើយព្រោះជួនកាលមានពេលខ្លះ អាត្មាជាតែឲ្យគំនិតដល់បងប្អូនដែលនៅ ក្រៅប្រទេសដែលជាងកាលពុកម្ដាយឈឺជាងកាលគ្រាន់តែចង់ទៅឃើញមុខគ្រាន់តែទៅមើលថែផ្ទាល់ប៉ុន្តែសម័យនេះយើងមិនមែនជាសម័យទៅមើលផ្ទាល់អត់ភ័យឲ្យពេទ្យទេយើងត្រូវហួរលុយបងឲ្យពេទ្យត្រឡប់ទៅ អស់ការងារធ្វើអត់មានអីយកទៅមើលគាត់ តែបើយើងនៅធ្វើការងារយើងអាចរលុយមើលគាត់យើងត្រូវគិតថាធ្វើម៉េចជាប្រយោជន៍បើយើងទៅ ការងារកលែងបានធ្វើចំណាយអាសម្បត្តិយន្តហោះក៏ច្រើនបើទុកឲ្យលុយហ្នឹងឲ្យគាត់ទៅពេទ្យឃើញទេអញ្ចឹងព្រះពុទ្ធព្រះអង្គបញ្យល់ថាត្រូវគិតថាណាមានប្រយោជន៍ជាងហ្នឹងហើយកុំទៅជាប់ជាមួយអារ៉ូមែនទិកមើលភ្នែក ទុកបើកភ្នែកស្លាប់ឲ្យបានឃើញឃើញស្អីបន្តិចទៅបាត់ដូចគ្នានោះមានស្អីទេបាទមានអីទៀតចប់ហើយទឹកមានហើយលិតនេះមានចំនួនអីនៅនេះហើយតើទៅឆ្លោតសួរព្រះអង្គទៅមានត្រូវសួរអីរឿងពុកម្ដាយខ្ញុំកកណាសុំសុំស្វាម ង្គមដល់ព្រះអង្គស្រេចគ្រូ and បាទអត់អីប៉ុណ្ណឹងបានបាទសូមជូនពរឲ្យព្រះអង្គមានបជនជវែងហើយនឹងអរគុណដល់ព្រះអង្គបានមុននិមន្តមកធ្វើមីងគាត់ធ្វើកម្មវិធីជួបជុំគ្រួសារហើយអរគុណដល់ លោកយាយហើយនិងអ្នកមីងហើយលោកពូហើយអរគុណទាំងអស់គ្នាក្មួយក្មួយទាំងអស់គ្នាហើយខ្ញុំមិនសនុហើយតែសួរអត់ទេអត់ទេខ្ញុំមានអីតែសួរទៅទៅកូន មកតាមមុនមិនបានឥឡូវយកបុណ្យទៅជុំបងលោកចាស់ឆ្នាំខ្មែរជុំបងអជុំបងអោខាងបងអោគណៈសង្គមគ្រប់តាំងគុំបងអអក្នុងឱកាសឆ្លងឆ្នាំ ថ្មីគណៈអឺសូមគ្រប់ ជូនពរព្រះអង្គឲ្យមានសុខភាពល្អអីក៏សូមអរគុណដល់អ៊ំនិងលោកយាយអ៊ំប្រុសដែលបានអញ្ជើញចូលរួមថ្ងៃហ្នឹងហើយក៏សូមអរគុណអ៊ីដែលបានហៅមកចូលរួមពួកខ្ញុំមកចូលរួមដែរថ្ងៃហ្នឹង ហើយកណាអត់មានសំណួរអីថ្ងៃនេះកណាមានតែចង់រំលឹកដល់គុណដល់បដិជគុណដែលចំពោះការដែលបដិជគុណចំណាយពេលផ្សព្វផ្សាយធម្មទេសនាដោយសារតែកណាកណាជាទូទៅគឺ កណាភិកច្រើនគឺស្ដាប់ ស្ដាប់ធម្មទេសនា ហើយការបញ្យល់ បកស្រាយរបស់បដិជគុណបានច្រើន ហើយកណាក៏យល់បានច្រើនកណាភ័យ We got you ជាងកណាមានសំណួរអីកណាអរគុណអឺចាវិកាហ៊ាន សួរថាឲ្យសួរឲ្យគាត់គាត់សួរថាដូចថា កណាដូចថាយើងកើតមកក្នុងចិត្ត យើងនឹងជ្រះថ្លាយប៉ុន្តែយើងគ្រាន់មានអារម្មណ៍ថាយើងកើតមកយើងមានអីអត់សមប្រកបច្រើនដូចថាយើងធ្វើអីក៏រៀងបាក់ជាងគេអញ្ចឹងណាអញ្ចឹងយើងគិតថាកម្មនេះប្រហែលជាកម្មដែលយើងសាងពីជាតិមុនមកមិនដឹង ដែលធ្វើឲ្យយើងរៀងពិបាកជាងគេអញ្ចឹងប៉ុន្តែអីដែលដឹងច្បាស់កណាពួកកណាដឹងច្បាស់ដូចថាយើងធ្វើអំពើល្អឯក្នុងជាតិនឹងអញ្ចឹងចង់ដឹងថាបើសិនជាយើងមាន កម្មពីជាតិជាតិមុនមកច្រើនតើយើងអាចធ្វើមិនធ្វើអំពើល្អកម្រិតណា ដែលយើងអាចសង្ឃឹមថាជាតិទៅមុខឬក៏ក្នុងអនាគតកាលហ្នឹងយើងអាចចាក់ផុតពីកម្មដែលយើងសាងមកដែលកម្មដែលយើងមើលអត់ឃើញសោះណាចាអរគុណអឺយើង គិតថាធ្វើអីទៅរៀងពិបាកជាងគេអញ្ចឹងត្រូវមើលថាគេណា ដែលយើងប្រៀបណាណាត្រូវមើលគេណាដែលយើងប្រៀបយើងប្រៀបថាពិបាកជាងគេហ្នឹងយើងច្រើនតែមើលគេដែលសុខជាងយើងឬក៏គេអីដែលល្អជាងយើង យើងអាចដែរបានប្រៀបមួយគេអន់ជាងយើងទេមែនទេចា៎ដល់អញ្ចឹងទៅប្រៀបទៅឃើញខ្លួនឯងអន់ហ្មង គេហៅថាយើងទិញឡានអា010ទៅប្រៀបមកអា07អា017តែយើងអត់នេះឡានយើងជាបើប្រៀបមកអា0 07 06វិញដែរណាគ្រាន់បើជាងយើងគ្រាន់បើជាងអញ្ចឹងបាននៅក្នុងធัวវាមិនមែនមកពីយើងអន់ជាងគេឬក៏យើងគ្រាន់បើជាងគេទេដែលធ្វើឲ្យយើង អន់ចិត្តមិនសប្បាយចិត្តមិន satisfy នឹងអ្វីដែលយើងមានព្រោះយើងប្រៀបជាមួយគេហើយអាធោប្រៀបនឹងធ្ងន់ធ្វើឲ្យធ្ងន់ហ្មងព្រះអង្គថាអាការប្រៀបនឹងធ្វើឲ្យធ្ងន់ហ្នឹងហើយព្រោះធោបីដែលអាត្មាលើកមកមិញទិដ្ឋិមាននេះតណ្ហា មាននេះណាអាការប្រៀបផ្ទឹមមួយគេនឹងធ្វើឲ្យមនុស្សឆាប់បាក់ទឹកចិត្ត ចឹងឆាប់បាក់ទឹកចិត្តប៉ុន្តែឥឡូវយើងគិតថាធ្វើអីមិនសូវបានល្អដូចគេប៉ុន្តែយ៉ាងហោចមកដល់អូស្ត្រាលីមានមនុស្សប្រមាណដែលដាក់វីសាអត់បានមកឧទាហរណ៍រឿងយើងគិតដោយអង់គ្លេសគេថា I felt sorry for myself because I have no shoes until I meet a man who has no feet យើងគ្រាន់អត់ដាច់ជើងពាក់អូយកំសត់ណាដល់ជួបមនុស្សអត់ជើងទាំងពីរបើនឹងអីឯងគ្រាន់បើជាងអញ្ចឹងនៅពេលដែលយើង feel ថាយើងអន់ចិត្តព្រោះអត់មានស្បែកជើង ថ្មី ពាក់អង្គេហ្នឹងយើងប្រៀបទៅជាមួយអ្នកស្បែកជើងថ្មីនោះប៉ុន្តែយើងមិនដែលប្រៀបមួយអ្នកអត់ជើងហ្មងឯងមែនទេដូច្នេះដែលថា ធ្វើអីមិនសូវបានល្អនឹងគេហ្នឹង វាមិនមែនមកពីគេល្អជាងទេមួយវាយើងជាតែព្រៀបនេះជាជំងឺរបស់យើងព្យាបាលជំងឺនឹងមួយចេញ find out ថាយើងគួរធ្វើអីធ្វើអីបានប៉ុណ្ណាយើងពេញចិត្តប៉ុណ្ណឹង step by step ហើយកុំសម្លឹងទៅមើលស្អីដែលយើងមើលអត់ឃើញដូចកម្មអតីតកាលទាំងស្អីទេ វាអត់នៅក្នុងព្រំដែនរបស់យើង ចុះអនាគតទៅជាទៅមិនក៏មិននៅ ក្នុងព្រំដែនរបស់យើងនេតិរបស់យើងគឺមើលឥឡូវនឹងយើងជាអីយើងត្រូវធ្វើអីថ្ងៃនឹងធ្វើអីជាងបានអង់គ្លេសគេដាក់ពាក្យ present ហ្នឹងល្អណា The past is a history The future is a mystery The present is a gift That's why we call it present អតីតកាល គឺជាប្រវត្តិសាស្ត្រដែលកន្លងអនាគតគឺជាអាចកំបាំងបច្ចុប្បន្នគឺជាអំណោយអញ្ចឹងបានគេហៅថា present គឺជាអំណោយចឹងស្អីដែលយើងមានរាល់ថ្ងៃនេះមានឡើងពេញមើលថ្មមើលទៅពេញមួយសិតហ្មងមានទាំងអស់តាំងពីភ្នែកពីរនៅមានច្មោះតិចមាត់ដៃ ជើងមានអស់មែនទេឃើញមានទេដូចអឺបរោះម្នាក់ទៅជួបព្រះសម្មាសម្ពុទ្ធព្រះអង្គពង្រៀនឲ្យបំពេញសេចក្តីល្អគាត់ត្អូនថាខ្ញុំក្រណាត្អូនប្រាប់ព្រះអង្គអញ្ចឹងថាខ្ញុំក្រណាបានអីធ្វើព្រះអង្គថាអ្នកគិតថាអ្នកក្រ ព្រោះអ្នកមិនដឹងថាអ្វីដែលអ្នកមានឃើញទេអ្នកចេះតែគិតថាអ្នកក្រ ព្រោះអ្នករំលង របស់ដែលអ្នកមាន មានអីខ្លះអ្នកមានភ្នែកអ្នកអាចសម្លឹងមើលអ្នកដតីដោយក្តីស្រឡាញ់ឃើញទេអ្នកមានតិចអ្នកអាចស្ដាប់អវត្តល្អល្អអំពីអ្នកដទេអ្នកមានមាត់ អ្នកអាចនិយាយពាក្យល្អល្អធ្វើឲ្យអ្នកដតីសប្បាយចិត្តឃើញទេ មានទេសិនមានរបស់សិនមានហ្នឹងអ្នកមានដៃមានជើង អ្នកអាចជួយយកអាសាអ្នកដតីហ្នឹងហើយអ្នកនៅមាន everything ប៉ុន្តែអ្នករំលងរបស់ដែលអ្នកមាន ពីព្រោះអីពីព្រោះអ្នកទៅប្រៀបអារបស់ដែលអ្នកអត់មានជាមួយនឹងអ្នកមានបន្ធាតពិតយើងមានគ្រប់ទាំងអស់ ហ្នឹងហើយហើយបើបលៀបដល់ប្រសើរបំផុតគឺសុខភាពដែលយើងមាន ដែលមនុស្សដូចច្រើនកំពុងដេកនំពេទ្យផ្ទឹកផ្ទឹកធ្វើឲ្យអត់កើតមែនទេយើងមានមកកកកប៉ុន្តែដល់ពេលយើងអត់ចេះត្រេកអររបស់ ដែលយើងមាន feel disappointed រហូតចឹងបានក្នុងមង្គលមួយព្រះអង្គថាសេចក្តីត្រេកអរចំពោះរបស់ដែលមាន ជាមង្គលដ៏ឧត្តមមានន័យថាធ្វើឲ្យយើងស្ងប់ចិត្តតែយើងប្រៀបជាមួយអ្នកដតីទៅនឹងរបស់ស្អីដែលយើងអត់មានយើងមិនដែលពេញចិត្តទេមែនទេហ្នឹងហើយចឹងចឹងក្រមានស្អាតមិនស្អាតអីអីតែតែយកអាការប្រៀបផ្ទឹមមកចប់ចប់ហ្មងបើយើងប្រៀបអញ្ចេះអា គណៈប្រាប់កលឺថាបើប្រៀបប្រៀបអញ្ចេះបើយើងអាចប្រៀបមួយខ្លួនឯងនិងខ្លួនឯងឧទាហរណ៍ដូចថ្មរៀនអីចឹងមាន ពេលខ្លះចិត្តនឹងវាកើតឡើងម្ដងម្ដងឯងរៀនដូចមិនទៅមុខអីសោះគណៈគណៈណាក្មេងៗក្រោយគេទៅដល់ណាបាត់អស់ចេះយើងរៀនពេកចាស់ហើយនោះគណៈចាប៉ុន្តែមកប្រៀបអាម៉ាន ឆ្នាំមុនអត់ដឹងអីហ៎គណៈវាភ្លេចអស់ទៅហើយនោះគណៈ បើយើង ព្រៀបកាលហ្នឹងអាការ start ដំបូងគណៈ ABC មិនចេះផងឥឡូវសិតតែចេះអីណា love you more than i can say អីណាខ្លាំងហ្មងហ្នឹងហើយដូច្នេះអឺហើយដើម្បីកុំឲ្យយើងបាក់ បាក់អាសេចក្តីព្យាយាមរបស់យើងហ្នឹងមនុស្សយើងជាធម្មតាយើងមានអា big goal big goal មានតែគោលដៅធំមួយប៉ុន្តែ sometimes big goal can holds back can holds you back អាចទាញអ្នកមិនឲ្យទៅមុខដែរព្រោះវាធំពេកហ្នឹងអញ្ចឹងជាមួយនឹងអា big goal ហ្នឹងដែលយើងទៅដល់ហ្នឹងគឺត្រូវមាន micro goal ឬក៏ tiny goal goal តូចតូចកាន់តែមកពិនិត្យមើលអាការងាររាល់ថ្ងៃថាយើងកំពុងតែដើរនៅតាមជំហានហ្នឹងបានសំរុំហើយនឹងសម្រាប់ថ្ងៃហ្នឹងហ្នឹងហើយអញ្ចឹងត្រូវមើលពិនិត្យការងារថ្ងៃហ្នឹងមិនមើលការងារថ្ងៃស្អែកមើលការងារថ្ងៃហ្នឹងដូចហាត់ប្រានអញ្ចឹងយើងថាចង់សម្រក10គីឡូនៅតែ10គីឡូ ប៉ុន្តែយើងត្រូវបាយវាមិនតិចតិចអញ្ចឹងមួយថ្ងៃត្រូវហាត់ប្រានប្រហែលម៉ានាទីយើងគុំគិតអាប្រហែលគីឡូដឹងថាម៉ានាទីយើងធ្វើនៅឲ្យតអ្នកបានធ្វើអាហ្នឹងមានជោគជ័យហើយសម្រាប់ថ្ងៃហ្នឹងហ្នឹងចឹងអញតិចតិចតិចតិចតិចតិចបូកសរុបច្រើនប៉ុន្តែយើងដាក់ធំពេកជាតិចទៅហត់ឈប់អស់កម្លាំងអត់ទៅមុខទៀតកើតវាធ្ងន់ពេក ហ្នឹងហើយអញ្ចឹងអាការជោគជ័យក្នុងជីវិតដ៏ច្រើនណាគេមាន big goal ប៉ុន្តែគេធ្វើពី goal តូចតូចដូចគេធ្វើយន្តហោះមួយអញ្ចឹងគឺមិនមែនផលិតមកជិញយន្តហោះអញ្ចឹងហ្មងទេជិញពីខ្ចៅទូចទូចមែនទេគេធ្វើការងារធំមួយគេបែងចែកគេបែងចែកទៅ បំណែកតូចតូចມັນគឺយកមកផ្គុំណាជីវិតយើងដូចគ្នាអញ្ចឹងដែរកុំប្រៀបទៅមករឿងធំធំពេកប្រៀបតន្តិច បើយើងប្រៀបកុំប្រៀបជាមួយមនុស្សដែលខ្ពស់ជាងយើងពេកហ្នឹងហើយប៉ុន្តែយល់ល្អកុំប្រៀបត្មងអញ្ចឹងយល់ល្អកុំប្រៀបត្មងអាប្រៀបមួយគេថ្ងៃណាយើងប្រៀបទៅឃើញយើង ល្អជាងគេអទៅបន្តិចទៅឃើញគេខ្លាំងជាងយើងអន់ទៅហ្នឹងដូចយើងបើកឡានអញ្ចឹង អត់សំខាន់ណាបើកលឿនជាងយើងបើកយឺតជាងយើង សំខាន់មើលទៅ speed ហើយនឹងមើលទិសដៅដែលយើងទៅអត់ចេះបញ្ហាដែរមែនទេហើយទៅគេគេវ៉ាវេយះនេះគ្រាន់បើជាងអញវ៉ាវិញប៉លីសថតយកបាត់នឹងចឹងបាទអញ្ចឹងដូចថាធ្វើម៉េចឲ្យវារួចទៅអនាគតទៀតអានឹងអាត្មាក៏មើលមិនឃើញណានាក៏មើលមិនដឹង ប៉ុនសំខាន់ដោះស្រាយទៅរឿងបច្ចុប្បន្នហ្នឹងឲ្យឲ្យបានហ្នឹងហ្នឹងល្អហ្នឹងបាទហើយដល់ពេលបាក់ពេកបាក់ពេកស្រាប់តែទៅរលោកអាចារ្យណាមួយទៅហូត្រូវធ្វើពិធីនេះអស់10000ដុល្លារនឹងរួចកម្មពីព្រោះអានឹងបារោខោបណ្ដោយអឺសំខាន់គឺមើលបច្ចុប្បន្នហ្នឹងយើង ជាអីកំពុងធ្វើអី បានខិតជំហានទៅរកគោលដៅដែលយើងធ្វើនឹងអត់នឹងអញ្ចឹងដូចអ្នករៀនទាំងអស់គ្នាអាសាញ់មិនដាក់អាទិត្យហ្នឹងត្រូវធ្វើអាហ្នឹងអត់មានទេខែក្រោយគេដាក់ស្អីឲ្យអេកុំគិតអាហ្នឹងគិតថាគ្រូដាក់ឲ្យលើនេះគេឲ្យ do research រឿងអីទៅធ្វើហ្នឹងធ្វើហ្នឹងបានអូខេជោគជ័យអាហ្នឹងហើយទៅដេកព្រួយខែនេះប៉ុណ្្នឹងជោគខែក្រោយប៉ុណ្ណាទៅវិញអាហ្នឹងព្រួយអត់ប្រយោជន៍គេមិនដឹងចេញអីផងហ្នឹងហ្នឹងហើយបាទ ចប់ដល់មកទៅមកដល់ថ្មីនេះឆ្នាំមានអីពីអីទៅមកខំបានមកជួបហើយងាយណាខ្លួនគណៈថ្មៃគុំព្រះអង្គចាស់ខ្លួនសូមគោរពថ្វាយបង្គំព្រះអង្គម្ចាស់អឺ ថ្ងៃនេះដែរថ្ងៃនេះដែរមានកិត្តិយសបានមកជួបព្រះអង្គម្ចាស់បានស្ដាប់ការបកស្រាយខ្លះខ្លះហើយក្នុងឱកាសឆ្នាំថ្មីសូមជូនពរព្រះអង្គម្ចាស់មានសុខភាពល្អហើយអរគុណ យាយហើយអ៊ំហើយអ៊ីនិងពូផងដែរដែលបានចូលរួមអរគុណអ៊ីដែរដែលបានហៅឲ្យមកមានឱកាសជួបព្រះអង្គម្ចាស់និងស្ដាប់អវ៉ាតល្អល្អចាសូមសូមជូនពរទាំងអស់គ្នាដែរចាមានសូមសុខល្អមានតែប៉ុណ្្នឹងឯងមានសំណួរ ហើយជូនទៅអ៊ំអ៊ំមានជំនួអ៊ំអ៊ំអ៊ំជួយខ្ញុំកណាសូមក្រាបថ្វាយគុំចំពោះលោកចាស់គ្រូ ហើយនឹងប្អូនហើយនឹងអ្នកបង ក្មួយក្មួយទាំងអស់នៅ ក្នុងការដែលបានរួមក្នុងពិធីនេះមានប្អូនម្នាក់បាន ផ្ដាំផ្ញើនៅសំណួរមួយថាតើរៀបចំឆាកជីវិតយ៉ាងម៉េចដើម្បីឲ្យคลายជាមនុស្សល្អ ពីព្រោះការរៀនចំណេះដឹងហើយនឹងរលុយកាក់វាអាចប្រឹងប្រែងបានប៉ុន្តែចន្លោះដើម្បីកសាងជាមនុស្សល្អណាទៀនតើរៀបចំយ៉ាងម៉េចដើម្បី មានរូបមន្តនិងខ្លាចជាមនុស្សល្អពីព្រោះដោយកម្របាទសាធុអឺល្អវាមានពីរយ៉ាង ទី1ល្អមែនតែនទី2ល្អដែលមនុស្សនិយាយថាល្អអឺ ល្អដែលមនុស្សឲ្យនិយមន័យជួនកាលមិនល្អផងក៏គេថាល្អដែរហ្នឹងហ្នឹងអាមើលពីក្រៅមកថាល្អចេះចេះចេះចេះប៉ុន្តែមែនទេអត់ល្អទេដូចរឿងព្រះរហន្តពូជ្រៃអញ្ចឹងកុហកគេប៉ុន្តែគេយល់ថាលោកអស់ចាអីចឹងដែរអញ្ចឹងទល់តែ អ្នកចង់ដឹងនឹងដាក់គោលដៅថា អាល្អនឹងទៅល្អត្រូវមនុស្សគេឲ្យតម្លៃឬក៏ល្អ ជាលក្ខណៈល្អមែនតែនល្អជាលក្ខណៈល្អមែនតែនគឺខណៈណាដែលជីវិតនឹងរស់នៅ ដោយមានសមាទិដ្ឋិយល់ត្រូវកាលណាមានសមាទិដ្ឋិយល់ត្រូវ ការប្រព្រឹត្តពិតជាត្រឹមត្រូវការនិយាយ ការធ្វើត្រូវនោះហើយជាលក្ខណៈល្អដូចពាក្យដែលព្រះបរមគ្រូព្រះអង្គត្រាស់ថាសនខតាំងសម្ញកលំសុភភាតាំងសហតិតាំងសុគណោសមោតោចសយតាំងប្រមចារិសោពេលណាដែលសត្វទាំងឡាយប្រព្រឹត្តល្អដោយកាយវាចាចិត្តពេលនោះឈ្មោះថា ជាមង្គលល្អជាពេលភ្លឺស្វាងល្អជាថ្ងៃពេលនៃអរុណរះល្អជាខណៈល្អឃើញទេអញ្ចឹង ការណែនិយាយដល់ល្អមែនទេនឹងមិនពាក់ព័ន្ធរឿងមនុស្សឲ្យតម្លៃទេទោះបីត្រូវមនុស្សមកសង្គមនឹងតេះដៀលថាឈួតតែឯងក៏ដោយក៏នៅតែល្អដែរព្រោះអីព្រោះគំនិតចេញពីការយល់ត្រូវតាមបែបលក្ខណៈធម្មជាតិចឹងអានឹងវាអត់មានអ្នកណាដឹងក្រៅពីខ្លួនឯងល្អដោយមិនពាក់ព័ន្ធពីការឲ្យតម្លៃរបស់ សង្គម ព្រោះយើងដឹងសង្គមសឹមនឹងមានកលាស់ហ្នឹងជួនកាលគ្រាន់ប្រកែផឹកក៏គេថាល្អដែរមែនទេអូដាក់មួយកែវដាច់មួយកែវដាច់ហីប្រកែអាហ្នឹងសង្គមឲ្យតម្លៃឬក៏មនុស្សខ្លះប្រកែប៉ាវគេផឹកអូតែជួបគាត់មិនដែលលើឯងចេញលុយគេថាល្អដែរអញ្ចឹងល្អដូចខ្មែរនិយាយអញ្ចឹងថាពីពីពីនៃមួយល្អមែនតែន មួយល្អដែលមនុស្សនិយាយថាល្អល្អដែលមនុស្សនិយាយថាល្អហ្នឹងអារបស់មិនល្អក៏អាចគេនិយាយដែរណាសំបីតាមេចៅហ្នឹងមានពេលខ្លះក៏ត្រូវគេឲ្យតម្លៃថាមនុស្សល្អដែរចុះដល់ប្លន់គេមានណាដឹងហើយដល់ពេលទៅធ្វើទៀនចែកម្ណោយតិចទៅគេមិនថាមនុស្សល្អប៉ុន្តែពីក្រោយខ្នងមេចៅសោះណាដូច ដូចនៅតកែវនៅខេត្តតកែវមួយអឺនិយាយពីលុយច្រើនហើយគាត់ធ្វើទៀនធ្វើអីចឹងណាគណាបិណ្ឌប្លន់សម្រាប់គេក៏មានដែរហើយអ្នកស្រុកគេរស់សង្ស័យគាត់អត់កើតដោយសារសម័យឆ្នាំកៅជាងនោះគាត់មានម្ដាយនៅអាមេរិក អញ្ចឹងនៅពេលដែលគាត់មានលុយចាយហឺហាហ្នឹងគេគិតតែមួយមុខគាត់គេថាម៉ែគាត់ផ្ញើឲ្យអញ្ចឹងអ្នកស្រុកអ្នកភូមិមិនដឹងមិនដែលសង្ស័យគាត់ទេ ហើយคล้ายទៅជាមនុស្សសັບបរោះប្រចាំភូមិប្រចាំស្រុកប៉ិនពីក្រោយខ្នងប្លន់គេឃើញទេប៉ិនដល់លួចគេអញ្ចឹងបានថាយូរយូរវាអស់លក្ខដល់អស់លក្ខទៅមិនមែនគាត់គាត់គាត់មេគេកណា មេគេចឹងទៅដល់ពេលដាច់លាងទៅប្លន់យកទាំងប្រពន្ធគេទៅទៀតដល់យកឲ្យគេទូលទូទាស់ទៅយកទូទាស់ទៅឲ្យប្រពន្ធគេហ្នឹងទូលទូទាស់ទៅហើយដល់កូនចៅហ្នឹងចេះលពឹសដៃលពឹសជើង ទៅ កេះនេះកេះនោះចឹងទៅណាដល់ចឹងនាងនោះភ្ញាក់ចឹងស្រែកស្រែកទៅគេលឺពេលដើរហ្នឹងដើរគាត់ចុះដៃគ្នាទូលកាន់របស់ចឹងហើយទៅ ចាប់ខោអាវអីចឹង អានោះដូចគេថាឈាមស្រែកស្បែកហៅណាបើទៅស្ងាត់ស្ងាត់មានអីប៉ុន្តែពេលនាងនោះភ្ញាក់ស្រែកទៅគេលឺលឺទៅគេដឹងចាប់ អាកូនចៅពីរហ្នឹងសួរសួរសួរសួរមេ គឺមហាសប្បុរសហ្នឹងឯងយ៉ាងល្អមានពីរនៃដូចខ្មែរនិយាយមួយល្អមែនទែនមួយល្អដែលគេមើលឃើញខុសគ្នាល្អមែនទែនមនុស្សដែលយល់សេចក្តីល្អជាអី ទោះត្រូវមនុស្សក្នុងសង្គមគេអត់សរសើរប៉ុន្តែមនុស្សនឹងរស់នៅដោយមានសេចក្តីសុខដោយឃើញថាអំពើដែលខ្លួនធ្វើមិនបៀតបៀនគេណាមិនមិននាំឲ្យអ្នកណាមួយខាតប្រយោជន៍ដោយអំពើរបស់យើងហើយក៏រស់នៅដោយសេចក្តីសុខទាំងដែលគេថាយើងឈួតក៏ដោយណាហើយអាត្មារកឃើញផ្លូវនឹងដែរពេលដែលអាត្មានិយាយពីកម្មផលហេតុផលដំបូងហ្នឹងមិនខ្វះទេគេថាអាត្មាឈួតគេថាអាត្មា ឆ្វេងតែឯងគេថាអាត្មាពំបត្តិប្រពៃណីរហូតដល់ប្តឹងផ្ដាល់អីក៏មានដែរប៉ុន្តែសួរតែអាត្មាបោះបង់រឿងហ្នឹងឯងអត់ទេពីព្រោះអាត្មារកឃើញផ្លូវហ្នឹងឃើញថាជាផ្លូវត្រូវដើរមិនមែនជាផ្លូវបោះអ្នកទៅអ្នកមិនយល់ហ្នឹងហើយអញ្ចឹងការរៀបចំយ៉ាងម៉េចឲ្យល្អនោះវាទល់យើងទៅជ្រើសល្អមួយណាល្អតាមក្របខណ្ឌធម្មជាតិឬក៏ល្អព្រោះពាក្យគេ បើល្អព្រោះពាក្យគេអត់មានទីបំផុតទេហ្នឹងព្រោះថ្ងៃណាគេសរសើររឿងអីយើងទៅធ្វើរឿងហ្នឹងទៅគេឈប់សរសើររឿងហ្នឹងយើងប្រហែលជាដូរដូរ strategy ទៀតហ្នឹងហើយចឹងបើល្អមែនទេនឹងគឺត្រូវយល់ពីកុសលធម៌និង អកុសលធម៌ហើយលះបង់អកុសលធម៌ប្រព្រឹត្តនៅកុសលធម៌ដែលធ្វើឲ្យចិត្តយើងមិនមានវិបដិសារី ណាហ្នឹងដែលល្អមែនទែនតាមមាគាពុទ្ធឃើញទេដូចកន្លែងខ្លះព្រះអង្គថា បើរើសមនុស្សត្រូវម្នាក់ជាមិត្តមិនបានណាកូន ទៅតែឯងទៅណាព្រោះសេចក្តីល្អដែលត្រូវធ្វើវាអត់ពាក់ព័ន្ធគេឲ្យតម្លៃទេអត់ទេណាដូចមាសចឹងបោះមាសទៅក្នុងវងមន់មន់គេកាយត្រឡប់ត្រលិនហួរទៅចលៀនមាសមិនដែលអន់ចិត្តណា ហើយមាសនោះក៏មិនមែនថោកព្រោះតែមន់មើលមិនឃើញដែរហ្នឹងហើយមាសនៅតែជាមាសមាសនឹងត្រូវបានទៅលើ អ្នកណា ដែលយល់តម្លៃមាសហ្នឹងវាមិនអាចធ្លាក់ទៅលើ តម្លៃមន់ដែលមិនយល់តម្លៃមាសទេនឹងអញ្ចឹងអញ្ចឹងបានបានខ្មែរយើងថាមាសសុទ្ធមិនខ្លាចភ្លើងភ្លើងហ្នឹង